មកដល់ហើយមកដល់ភ្នំពេញហើយបងប្អូនតិចទៀតកំពុងតែរើអីវ៉ាន់សិនតិចទៀតនឹងរៀបអីវ៉ាន់ជូនណាចាយកទៅដាក់ទៅតាមអាស័យដ្ឋានបងប្អូនណាចាបងប្អូនឃើញហ៎អីវ៉ាន់ខាងក្រោយនេះពេញមួយឡានខាងក្រោយគឺចេកសុទ្ធតែម្ដងហើយខាងក្នុងដែលឃើញខ្ញុំថតអឺក្នុងឡានហ្នឹងក៏ពេញដែរអញ្ចឹងគឺពេញគ្រប់កន្លែងហ្មងអត់មានសល់ចន្លោះប្រហោងអីទេ សល់តែកន្លែងអង្គុយហ្នឹងគាត់អត់អត់ដែរអីវ៉ាន់កើតណាចាញាត់ឡើងមួយណែតហ្មងណាចា ច្រើនមែនតែនហើយនៅចំការរៀបមកនេះឃើញទេបងប្អូន ច្រើនមែនតែនរៀបអស់អាលីងអនមកពេជ្របឹបនេះចេកអំបងលឿងហើយដើមចេកយកទៅដាំចេកអំបងលឿង ចេកបងលឿងចេកបងមន់ទៀបបារាំងពេញហ្មងនេះឃើញទេពេញអស់អាលីងហ្មង ចាលហុងមានលហុងទៀតណា អាច្រកថងសិតតែចិត្តទុំហើយនេះទុំហ៎ អូខេប៉ណ្ណឹងចុះខ្ញុំរៀបវ៉ាន់ណាអត់មានពេលឡាយយូរទេអូខេប៉ណ្ណឹងចុះ